យស្ទើដល់ពេលមានសង្សារក៏ចេះជាមួយជីវ៉ាអាអាអាអាអីលើមិនអាចអត់អុយស្ទើបងញ៉ាំហើយណានអូនណាអូនទៅយកអុយស្ទើបងទៅខ្លួនហើយ Oyster, oyster. Những oyster, sẽ bao kê, oyster thông thống mọc bí cô rê. ជាផកេអូនស្តាអូនស្តាកាលមុនអត់ចេញញ៉ាំអូយស្តាដល់ពេលមានសង្សារទើបចេះញ៉ាំជាមួយជីវ៉ាអាអាអាអាអីលើมันអាចអូយស្តាបងញ៉ាំហើយណាណូអូនណាអត់ទៅយកអូយស្តាបងទៅទីមហើយណាទុក Ludzie Pochylnie Oyster Oyster Oyster យក Oyster ពិសេសជាងគេពិសេសធំធំដូចគេដូចជាមួយឯងញ៉ាំជាមួយបើញ៉ាំញ៉ាំទៅចាប់ជើងខ្លាំងណាស់បងមិនចៃលេតើមកញ៉ាំឲ្យទៅធ្វើបងមានកម្លាំងចូលទៅតាមជាមួយស្ត្រីញ៉ាំជាមួយបើទៅយើងត្រូវពួកយើងទៅជាមួយគ្នាណាបង oysters. You តារាចំរីជាលេឆាតន្ត្រីសំឡេងអាហូខ្ញុំថាចង់តែយំទេព្រោះសិតតែមេមេហមស្តាប់ដូចអីតាដល់ដល់គូលីតាដល់គេចាំរៃមិនយកចិត្តថាអីជារងអី ចតែខ្លួនបានជ្រៀងមិនខ្វល់ថាយប់ថ្ងៃសូមសំលេងនឹងពីលេតារាចំរៀងជាលេឆាតន្ត្រីសំលេងអ្នកភូមិខ្ញុំតាមចង់តែយំទេប្រសិទ្ធតែមេទេហមស្តាប់នោះហើយតាមតែប្រពូលីតាមថាហេចរ៉ៃមិនយកចិត្តថា